ខ្ញុំប្រណាស្មាគឺសូមសំដែងពីពីខាងរូបហើយគឺតាសម្បោស្រាយពីរូបគឺតាតើនៅរូបនឹងយើងមានលែនណាឬទេហើយទេស្ដានឹងមានលែនណាឬទេបើមិនជំនាញតើនៅក្នុងទីណា ដែលអ្វីបានជាមនុស្សទាំងឡាយមិនឃើញតបទៅបោះហើយក៏ដើរមិនងាយជួបមួយជីវិតម្នាក់មិនដែលបានជួបឬត្រឹមតែលោកគិស្មាឬក៏អង្គធម៌ឬក៏អង្គបាយណាមួយទៅប្រាប់អំពីរូបហើយវិសេសតា នរុនឹងបើយើងនិយាយយកសេចក្តីស្មារតីយើងមកថាជាកលែងមួយដែលប្រកបដោយព្រឹកវេទនានឹងជាខណ្ឌរុតែនេះគឺគឺទរមកម្មឋាននឹងហៅឋានរុបើនិយាយពីកលែងនេះគេហៅឋានឋានរុបើនិយាយពីសត្វនេះគេថាសត្វរុ គឺបាត់មកក្រុមនោះគឺការឡើងសម្រាប់ដោយផលកម្មកម្មគឺជាទុកដែលកើតពីខណ្ឌវាទាំង5នោះកើតពីកម្ម5យ៉ាងនេះគឺទី1គឺសំនៃការសម្រាប់កម្មវាជាសត្វដទៃសម្រាប់សត្វដទៃហើយទី2ប្រព្រឹត្តធ្វើចោរកម្ម លួចប្លន់ខកដង្ហើមយកសម្បត្តិជនដទៃមកធ្វើជារបស់ខ្លួនហើយទី3គឺប្រព្រឹត្តខុសនឹងកាមបើសិនជាបរោះបរោះគឺទៅចាប់កូនគេរំលោភឬក៏ព្រោះបរោះមានប្រពន្ធថាទៅចាប់ប្រពន្ធគេឬក៏កូនគេឬក៏ស្ត្រីណាមួយយកមករំលោភទៅតាមតំណងរបស់ខ្លួននោះគឺថាខុស ហើយបើសិនជាស្ត្រីវិញគេថាស្ត្រីនឹងផាត់ប្តីមានប្តីហើយនៅទៅយកបរោះដតីគឺជាភរិយាទៀតគឺជាប្តីប្តីទៀតនឹងគេហៅខុសមិនខុសនឹងកម្មនឹងអំពើនឹងដែលនាំឲ្យទៅកើតនៅក្នុងឋានរូបឋាននោះគឺឋានរូបដោយថាទៅកើតនឹងហៅឋានរូប និងកម្មទី4គឺនិយាយកុហកអ្នកដែលនិយាយកុហកហោហូបោកខោឬក៏ជេរបន្តិចដាក់សានិយាយស្កប់ស្គៀលចាក់ណោនឹងឯងទៅកៅតំណុកកៅតំណុកសំកម្មនឹងកៅតំណុក ហើយទី5ហូបទឹកសបឹងគឺបសាប្រាគ្រឿងសបឹងទាំងអស់ដល់ស្លាប់ទៅដែលកើតឋាននោះកើតឋានរូបគឺឋានរូបរូបប្រាក់លោកហើយយើងចង់និយាយពីនេះយើងចង់និយាយពីរូបប្រាក់លោករូបប្រាក់លោកបានន័យថា វាវាលោកផ្សេងសាសជនលោកផ្សេង មិនមែនមនុស្សទេមិនមែនមនុស្សទេគឺលោកដតីហើយប្រាក់លោកកម្មអិច្ឆលោកកម្មអិច្ឆលោកកម្មលោកនេះដែលកំពុងសត្វដែលកំពុងសាងបនសាងបាបនេះឬក៏សត្វដែលកំពុងកាប់សម្លាប់កំពុងលួចកំពុងថោកនឹងជាលោកលោកនេះដល់ពេលវិញ្ញាណនេះស្លាប់អំពីនេះទៅ ត្រូវទៅសោយទុកទុកក្នុងឋានរូបនឹងទៅហៅប្រាក់លោកប្រាក់លោកអញ្ចឹងយើងត្រូវយល់ថាប្រាក់លោកមិនមែនជាឥទ្ធិលោកទេឥទ្ធិលោកលោកនេះនឹងជាមនុស្សមិនមែនហៅនរោទេមនុស្សអញ្ចឹងបានន័យថានរោនឹងគឺជាសត្វមកក្រុមដែលកើតឡើងតាមចលនានៃកម្មដែលឆ្នៃតាក់តែង ហើយនឹងកម្មផ្ដល់លើទុក្ខវេទនាបានទៅរូបនឹងកើតនីតិកម្មកម្មនឹងអ្នកញ៉ាំងស្បនឹងឲ្យកើតហើយកម្មនឹងញ៉ាំងផ្លែញ៉ាំងកាញ៉ាំងផលរបស់កម្មនឹងឯងឲ្យសត្វនឹងទីទំជាទីកើតទុក្ខវេទនានឹងសត្វនឹងកើតពីកម្មសុខនឹងរូបនឹងមាន ពុទ្ធសាសនាតំណែងខាងនេះនឹងប្រាក់លោកនឹងប្រាក់លោកប៉ុន្តែយើងមិនដែលឃើញផងយើងមិនដែលឃើញមិននឹងជាសត្វនរុនោះមានមុខមាត់សំខាន់ត្រង់ជាយ៉ាងណាហើយក៏មិននឹងជានៅឯណាដែរនៅយើងអស់ហើយពិភពលោកគេកំពុងតែស្ងប់គេគ្រាន់តែឮតែគេមិនដែលឃើញដែរ រីកៀបថាទេវតាទេវតាទេវតានឹងក៏ជាសត្វមហោមទៀតមិនមែនមនុស្សទេនេះមិនមែនមនុស្សទៀតជាសត្វមហោមវាហៅថាសត្វឯកាលៈឧបដិបដូចនរុដែរនរុឧបដិបដែរមិនមានម៉ែមានអីណាបកកើតគាត់ទេគឺការឡើងធំព្រៀមព្រៀមឡងបើសុខវាពលទេវតាដូចចឹងណាប៉ុន្តែបើណាខុសគ្នាប៉ុណ្ណេះ ទេវតាជាសត្វសោយផលបុណ្យនរកជាសត្វសោយផលបាបហ្នឹងឯងទេវតាសោយផលទានសិល5សិល8សិល10មួសឬក៏ចិត្តតែថាចិត្តបរិសុទ្ធចិត្តដែលជ្រះថ្លាហ្នឹងពួកទេវតាដែលកាលឡើងដោយសារអំណាចបុណ្យអញ្ចឹងបុណ្យហ្នឹង បនកម្មជាទានកម្មជាសិលកម្មជាគៀមនេះបននឹងតាក់តែសាស្ត្រទេវតានឹងឲ្យកើតហើយបានញ៉ាំងនៅវត្ថុប្រើព្រះសម្រាប់ពពួកព្រំទេវតាទាំងឡាយតាមជាគ្រឿងអភរណៈតាំងពីរូបទឹកតាំងពីបរិវារតាំងពីអាសនៈឬក៏យិនជំនិះឬក៏អ្វីអ្វីដែលពពួកទេវតាក៏បីប្រើព្រះ ដល់លុយនេះថាបច្ច័យខ្លួនហើយអញ្ចឹងហើយពពួកសត្វផងនោះគឺយឺតក្រំទៅលើដែរមិនដែលគួរផងការដែលមិនឃើញនឹងវាសមហេតុសមផលពេកណាស់ទៅហើយព្រោះអីព្រោះរូបទាំងឡាយនោះមិនមែនជារូបដ៏បីឃើញដល់ជនជាសាធារណៈមិនមែនឃើញដល់ជនសាធារណៈទេ ផ្នែកទាំងឡាយរបស់យើងសម្រាប់គ្នានេះជាផ្នែកប្រឡាក់ទៅដល់ស្លេះដល់ស្លេះដល់ទុកដល់ឈាមដល់ពីដល់មហាផ្នែកនេះមិនអាចធ្វើយងបានទេនៅក្នុងពុទ្ធសាសនាលោកពោលថារូបនេះលោកហៅថាសុខមរូបសុខមមិនឲ្យឡើយតារូបទេសុខមរូបព្រះសលុបរូបលិខិត ពីទូទៅហត់វិស័យផ្នែកមនុស្សធម្មតាដែលមើលឃើញដោយចក្ខុធម្មតាទៅតាមអំណាចនៃមនុស្សធម្មតាមើលអត់ឃើញនឹងទៅពុទ្ធសម្ដែងសិទ្ធិមរូបហត់វិស័យផ្នែកយើងអត់ចឹងបានជាយើងអត់ឃើញយើងអត់ឃើញយើងមើលអត់ឃើញតែយើងមើលឃើញរូបលេខវាប្រឡាក់ទៅដល់ នោះទៀតស្ដាច់ពីសពសាធ្វើចឹងលើទទួលអស់សត្វអត់ទេព្រោះរូបយើងវាហៅអឡារកៈហើយពពួកទេវតាជាមួយមនុស្សទេវតាជាសខំរូបពីមនុស្សជាអឡារកៈរូបរូបព្រៀបលោកដៃឃើញនៅក្នុងតាមិនមែនតែសម័យនេះទេប្រកាសណាសាធជនទាំងឡាយគឺតាំងពីសម័យពុទ្ធម្ល៉េះ ទោះបីប្រពុតគុណថារមានឡើយកំពុងតែមានជីវិតកំពុងតែមានជីវិតមានប្រជជនរស់នៅខប់តាដូចជាយើងអស់ពីហ្នឹងក៏សម័យនោះមិនមែនមើលឃើញរូបមើលឃើញទេវតាជាសាធម្មជនទូទៅបាទដូចជាមុខទីបានទេអត់លោកទេតែគួរថាតើអាចមើលឃើញដែរទេ ហើយវាអាចឃើញរស់ឃើញទេវតាដោយក្រោមដោយករណីណានេះអាចឃើញដែរទេថាអាចឃើញអាចឃើញគឺអាចឃើញដោយអំណាចនៃពពុះមនុស្សនេះឯងត្រូវទទួលសោយផលនៃកម្មនេះហើយអាចទៅឃើញនរកទាំងរស់អាចមើលឃើញនរកទាំងរស់តែនឹងប្រាប់តែមើលឃើញនរកទាំងរស់ ដែលទៅខោចខំស្ដាប់ឬមួយពពួកទេវតាទាំងឡាយមានអានុភាពច្រើនហើយអាចញ៉ាំងរូបរបស់គេឲ្យคล้ายទៅជាអឡារិករូបហើយមនុស្សមើលឃើញបាននៃមើលទៀតបុគ្គលដែលមានសុបិច្ចភពនឹងយោគីដែលអាចញ៉ាំងចិត្តឲ្យស្អាតឲ្យបរិសុទ្ធធូររផង់ ហើយញ៉ាំងបញ្ចមឈាមឈាមទី5កាលបាគូពេញទៅដោយប្រសិទ្ធនេះលោកកម្មឈាមប្រកបដោយឈាមទី5បានឈាមទី5ហើយអាចញ៉ាំងពន្លឺមើលឃើញហើយភ្នែកចាស់ក៏ពួកសត្វនោះបានទៅតាមអានុភាពទៀតមើលឃើញរូបមើលឃើញប្រែ លើកឃើញអសូរកាយគូទាំងអស់មកឃើញរូបដែលអសូរកាយនោះសត្វតែសកម្មរូបទាំងអស់ប្រទេសរិដ្ឋានអឡារិការូបមនុស្សអឡារិការូបទេវតាសកម្មរូបលើមកឃើញអញ្ចឹងពួកសបច្ចៈហុកពួកនៃទឹកតែលាពីទឹកយើងស្លាប់នេះណាគេថាផ្នែកទឹកនឹងមិនមិនមែនផ្នែកផ្នែកនេះទេផ្នែកទឹកគឺជាផ្នែកចាស់ ចិត្តដ៏បរិសុទ្ធដល់ចិត្តបរិសុទ្ធនឹងចិត្តនឹងមានពន្លឺភ្លឺស្វាងហើយដល់ប្រកាសហើយអាចឆ្លុះមើលនៅសភាយៈមន្ទីកំមាំងវានរៈប្រេតអសូរកាយនិងទេវតាអន្តរបាបាត់ពុតជិនក៏មើលឃើញឲ្យតែបានទៅចិត្តមិនដល់ប្រារហំបាត់ពុតជិនក៏អាចមើលឃើញបានឲ្យតែនេះនេះទឹក ចឹងផ្នែកទឹកនឹងបានពីណាមកបានអំពីសមាធិសមាធិអញ្ចឹងសមាធិវាមិនស្ន់សន្លងវិស័យរបស់មនុស្សទេសូម្បីព្រះដ៏មានភាពគង់នៅក្តីឬមិនគង់នៅក្តីស្ន់សាសនាក្តីមិនស្ន់សាសនាក្តីសមាធិតែងតែមានសម្ដាតែងតែមានធម្មតាក្នុងនោះដែលហៅពុទ្ធរិយមនុស្សធម៌ជាធម៌របស់មនុស្សដ៏ក្រៃលែងជាមនុស្សធម្មតា នឹងចឹងមិនមែនអស់ទេមិនមែនអស់ទេទៅប្រចាំលោកនោះគេហៅថាវាខសម្រាប់លោកតែវាខមនុស្សជាន់ខ្ពស់ចឹងសូម្បីព្រះអរិយនឹងមានក៏ឈាននឹងអភិញ្ញានឹងមានចឹងក្នុងបច្ចុប្បន្នកាលនេះប្រកណាអស់លោកឬក៏ អស់លោកអ្នកទាំងឡាយមិនជាប់អស់ក្នុងក្នុងការឃើញទេព្រោះព្រោះពណ៌សម្រាប់បនិបត្តិដើម្បីសមាធិដើម្បីឈានហើយដើម្បីឃើញទេវតានិងនរកទាំងឡាយនៅមានផងណាអត់មានកម្លាំងផងអត់មានបាត់ទេអញ្ចឹងយើងអាចពិសោធន៍បង្វឹកចិត្តទៅតាមលក្ខណៈសម្បត្តិនៃធម៌ ហើយអាចឃើញទេវតាដោយវិធីទីសបិកៈពុទ្ធលើកឃើញសបិកៈពុទ្ធសបិកៈពុទ្ធនោះបានន័យថាចិត្តនឹងនៅពេលណាចូលកាន់បញ្ញាឈិនទៅភ្លឺទាំងអស់ភ្នែកដូចតែភ្លឺបើភ្នែកក៏ភ្លឺមិនទៅភ្នែកមិនទៅភ្លឺបានភ្លឺចាក់ផងដូចជាយើងមានភ្នែកធម្មតាមួយ ឬក៏ដូចជាបើយើងទៀតចិត្តក្នុងផ្លូវលោកក្នុងបច្ចុប្បន្នគឺងាយស្រួលដែរតែបើចាស់ហូបមានលើទូរទស្សន៍វីដេអូតែគេទៅចាក់ឆ្លងពីបើមើលគឺអាមេរិកាំងមើលអូស្ត្រាលីមើលបារាំងអីដោយដោយប្រើអធិពលរបស់ជាតិសាសន៍មើលពីគាត់គាត់មើលយើងមើលទៅឃើញក្នុងសន្តិភាព លើចេញរូបចេញរូបភាពចេញសេចក្ដីភាពអ្វីអ្វីដែលវាខនមកគឺយ៉ាងណាមិញអតិពលនៃការទូមានចិត្តនៃការអប់រំចិត្តសុខខូនចិត្តហើយធ្វើចិត្តឲ្យស្អាតបរិសុទ្ធទៅហើយអាចមានពលឺមើលឃើញពីភពនៃពពួកសត្វដែលអាចកំបាំងទាំងអស់នោះឲ្យអាចធ្វើបាន អានឹងវាគឺនៅលើក្រៅនេះយ៉ាងប្រពោះតបអស់នេះកាលណាបើគេមើលមិនឃើញរហូតដល់គេមិនជឿគេមិនជឿព្រោះហេតុតែគេមើលមិនឃើញមិនជឿព្រោះមើលមិនឃើញមើលមិនឃើញក៏មើលមិនឃើញហើយថែមទាំងជួបក៏មិនបានជួបទៀតហើយថែមទាំងបានទៅដល់ក៏អត់ ម្ល៉េះហើយទៅដល់ក៏អត់ធ្វើក៏អត់ធ្វើក៏អត់នាំសេចក្តីមិនជឿមកអញ្ចឹងយើងសួរថាបើពួកសត្វទាំងអស់នោះនៅរូបនឹងទេវតានេះតើនៅក្នុងតំបន់ណាឥឡូវសូមពន្យល់អំពីលោកយេវិសិនគឺបាននិយាយទៅយល់តរល្អ មនុស្សយើងសពថ្ងៃបើចែកចិត្តទីមានខ្វាក់មានប្រាប់មានសពថ្ងៃមានប្រាប់មានជីវិតមានអាការៈឯការរស់នៅមានជីវភាពមានអាហារដូចគ្នាគឺគឺអាស៊ីគឺអឺរ៉ុបអាហ្វ្រិកអូស្ត្រាលីណាគឺអឺរ៉ុបអឺរ៉ុបគឺអាស៊ីអូស្ត្រាលី អឺរ៉ុបអាមេរិកអាហ្វ្រិកនេះពីមុននៅក្នុងសម័យព្រះលោកហៅថាចម្ពោះទ្វីបប៉ុន្តែសម័យព្រះចម្ពោះទ្វីបនោះមាននគរតែ16នគរទេហេតុអីមនុស្សទាំងអស់វានៅតិចអត់ទាន់ច្រើនទេឥឡូវគេរត់ទៅបែកទីសពសារពើទៅជាប្រទេសកម្ពុជាយើងនៅសម័យព្រះទៅមក ជាអាមេរិកអាមេរិកថាគឺអាមេរិកយ៉ាងមិនទាន់អត់មកមូលនៅសម័យព្រះនៅនៅភូមិទីចិនឥណ្ឌានេះមកមកមកដល់នោះមាន16ប្រទេសសម័យតែជាររទៅជាគឺបបាយកូនបបាយកៅទៅប៉ុន្តែប្រភពដើមវានៅតែប៉ុណ្ណឹងមនុស្សដែលកើតឡើងទាំងអស់នឹងវាតត មានជីវិតរស់នៅគឺទីបាយទីទឹកស្លៀកពាក់មានប្តីមានប្រពន្ធមានបុត្រដែលកើនៅក្នុងផ្ទៃមេត្តានៅក្នុងនឹង10ខែ9ខែបានប្រសូតមានសកម្មមានឧស្សាហកម្មពាណិជ្ជកម្មយុទ្ធដូចជាប្រាអីហ្នឹងដូចជារនខុសពេលវេលាខ្លះនៅនេះថ្ងៃនៅនោះយប់នៅនោះយប់នៅនោះថ្ងៃខុសគ្នា6ម៉ោងខ្លះ3ម៉ោងខ្លះ2ម៉ោងម៉ោងខ្លះ4ម៉ោងម៉ោងខ្លះប៉ុន្តែជីវភាពរស់នៅដូចគ្នា យើងមុខមាត់រៀនគ្នាស្គាល់កបល់រៀនគ្នាពពួកប្រព័ន្ធមិនពួកគ្នាទេនេះជាហៅចំពោះទីរៀននេះចំពោះទីនឹងចំពោះហើយទេវតាសូមលើកនិទានមួយហើយយកមកឲ្យគិតទាំងអស់គ្នាហើយធ្វើការគិតចាស់ និយាយអំពីពិភពលំនៅឋានទេវតាដល់ថ្នាក់ជាន់ខ្ពស់តែយើងនិយាយថាចាតោមហារាជបាវតង្យាមាសោសិតៈនមារស័យព្រោះពួកទេវតាថ្នាក់ខ្ពស់តើទេវតាទាំងអស់នៅណានឹងសំគាល់ឬតាមបទព្រោះមានអីជាជំនឿខ្លួនទេហើយក៏ទៅម្ដងដែរ នៅក្នុងសម័យព្រះសម្ពុទ្ធបរមគុណយើងទ្រង់បានប្រាស់ឡើងលោកពុទ្ធពុទ្ធដំណើរទៅកាន់នគរមួយនគរមិស្លាដល់តន្តាស្វាយមុនលោកវិញ្ញាណទេលោកពិភពសង្ឃសួរតបពុទ្ធព្រះអង្គខែអីបានជាស្ថានពុទ្ធធ្លាប់កើតក្នុងទីនេះពីអតីតជាតិមកនេះវិស័យរបស់របស់ប្រាជ្ញា បានរហតថាពុទ្ធគ្របកើតនៅក្នុងទីនេះប៉ុន្តែមិនមែនមនុស្សយើងធម្មតាបាក់ជាតិមុនអតីតជាតិវិស័យរបស់មនុស្សធម្មតាលែងទៅបាក់វិទ្យាសាស្ត្រនៅដេកនឹងអស់បាត់មានស្អីដែលត្រូវតែចាប់បានរឿងអតីតអស់ព្រមបើតែមានប្រដាប់ទៅថតទេវតារហូតអញ្ចឹងថតអត់ជាប់ទេរូបល្អិតនឹងអត់ជាប់អស់ ឡើងចឹងបានព្រះពុទ្ធវិខូសង្ឃមាសួរថាបបពិតព្រះអង្គហើយព្រះអង្គធ្លាប់កើតនឹងយ៉ាងនេះអីយ៉ាងនេះសូមព្រះអង្គទ្រង់ប្រនិសាលើកយករឿងទាំងអស់នោះមកសម្ដែងប្រាប់ដល់ព្រះពុទ្ធវិខូសទាំងឡាយហើយរឿងនោះមានជាយូរឯណាមួយម៉ានដែលព្រះអង្គសម្ដែងហ្នឹងព្រោះសាសនាយើងមិនត្រឹមតែ2543ឆ្នាំចឹងមុនរឿងកើត គឺថាព្រះអង្គសម្ដែងធម៌នឹងមុនឆ្នាំ2543មុនឆ្នាំ2543ព្រោះ2500ឆ្នាំ43ឆ្នាំនេះរាប់ត្រឹមព្រះអង្គប្រេណភាពមកហើយព្រះអង្គក៏សម្ដែងនឹងបជននៅឡើយព្រះអង្គមានបជន80ឆ្នាំហើយក្នុង80ឆ្នាំព្រះអង្គនៅជាបតិជនពីមួយឆ្នាំមកដល់35ឆ្នាំព្រះអង្គពី35ឆ្នាំគឺ80ឆ្នាំជាប្រារហន្តតាមពុទ្ធ មានសក្តិសិទ្ធិលោកថាតថាគតឆ្លប់កើតពីដើមមកកាលនោះមានស្ដេចមួយឈ្មោះហៅថាអ្នកភៈទេអ្នកភៈទេនគរនោះឈ្មោះនគរមេសាលាចឹងឥឡូវពុំមេសាលាដូចគ្នាអ្នកភៈទេកាលនោះស្ដេចអ្នកភៈទេនឹងមានអាយុវែងណាស់មានការរស់នៅដ៏យូរណាស់ យុបែបមានការរស់នៅដោយគឺតែជាបុគ្គលមានចិត្តប្រកបដោយធម៌តែងតែរក្សាសិល5ធ្វើឧបោសថឲ្យទាននិងបញ្ជុលប្រាបជារិះរបស់ខ្លួនឲ្យកាន់ពាត់ធ្វើបន់ធ្វើកុសលហើយបានឆ្នាំលេខស្មានប្រកាសថា បើសិនជាឯងបានធ្វើសោះ ខ្ញុំត្រឹមតែមួយសរសៃដែលទៅណែដកប្រហែលស្មោដល់ពេលសម័យច្រើនឆ្នាំក្រោយមកគេសារបស់បានយកកាទីនេះចាប់ទៅមិនដល់ពេលចាប់ដកយកមកស្វាពលពុតព្រះអង្គសក់របស់ព្រះអង្គគេសាហ្នឹងបាននៅសហើយលក្ខតិ មានសេចក្តីខកស្លឹកចំពោះសង្ខារធម៌ដែលធ្វើដំណើរចប់ទៅតាមសេចក្តីស្លាប់រួមនឹកទៅល្អអញ្ចឹងហើយស្លាប់ទៅហើយទៅបើចង់សេចក្តីស្លាប់នឹងមានក្នុងទីចិត្តក៏ចាប់ទីរិទ្ធបាននេះឲ្យទៅរិទ្ធបុត្រហើយក៏តែងតាំងវត្តថាសូនទាំងឡាយចូលចំចាំនៅវត្តមេដាតាំងទុកទៅគោរបស់យើង កាលណាបើបុគ្គលដែលជាប្រតិបិតារបស់ផងទីនេះមានវ័យចំណាស់ហើយមានសក់ទៅហើយត្រូវទៅចិនពោះតតកាលណាបើផ្ដែផ្ដាំហើយចឹងទៅក៏របួសជួយចិត្តរបស់នៅក្នុងអង្គវ័នទៅស្វាយព្រៃរបស់អង្គគង់កំពុងប្រថាប់ព្រៃស្វាយហើយក៏ ធ្វើជាមេត្តាករណាមុតាវេខាដែលជាផ្លូវធ្វើដំណើរទៅកាន់ព្រំលោកកាលនោះមាននរណារកឃើញទៅជាអនុពាននេះឃើញដល់ផ្លូវធ្វើដំណើរទៅកាន់ព្រំអស់ហើយមេត្តាឈានករណាឈានមុទតាឈាននិងអបេខាឈានចំនួនឈានចិត្តទៅបានឈានជាចតកណីបញ្ចកណីឈានទី3គឺយើងទៅ ដល់អស់អាយុទៅទៅកើតនៅព្រំលោកបាត់ទៅពីកូននឹងកើតទាំងឡាយរាប់ដំណំយើង84000ខ្វះពីគ្រប់ដំណំពេលឯងអ្នកភ័ក្រទេវរាជដែលកើតជាព្រំនោះក៏ប្រមាលមើលគួយពងពងប្រកោរបស់ផងកើតដល់នៅទឹកដីវិនិច្ឆ័យឬប្រតាំងនៅជាធម្មតាទេតែលោកប្រមាលមើលអតីតទៅឃើញថាខ្វះបាច់2អង្គទៀត គ្រប់84000ដំណរទៅសល់2ដំណរទៀតគុំត្រកូលនឹងនឹងដាច់ពោះនឹងដាច់គុំហើយដាច់ពុះគុំហើយវាមិនចេញព្រោះទេបើដូច្នេះយើងជាទេយើងជាអ្នកតែងតាំងវត្តនេះត្រូវតែចប់ចាឋានព្រំមកចាប់រេសន្ធិក្នុងផ្ទៃមេដាដើម្បីតាំងវត្តនេះម្ដងទៀតដើម្បីបន្តវង្សបើចុះមកកើតមក អ្នកដ៏មានផលានឹងដែរតែចូលមកកើតទៅដល់អស់ពី3តាង3តាងដល់ពេលសក់កើនទៅក៏ចេញទៅបួសទៅអស់អាយុទៅទៅក្លាយជាព្រំទៅហើយគេនោះគេដែលកើតនឹងសាធុជនគេឲ្យឈ្មោះហៅថាបបាលេមរិជ្ជៈលេមរិជ្ជៈមិនបានជាឈ្មោះថាលេមរិជ្ជព្រោះគេប្រញាប់ទៅលើអាការៈឯថាកូននេះ កាលឡើងមកតែបន្តពុកបេតាឲ្យពើដួលជាធម្មរទេសជាដូចជាដុំនៃញ៉ាំនេះគឺដុំរទេសហ្នឹងមកដូចជាដុំនៃរទេសបានជាបញ្ញត្តិហៅខណ្ឌទាំងនេះអស់អំពីបេតាទើបសោមនិត្រមរាជសម្បត្តិនឹងក៏កម្មសិល5អត់ដាច់ទេនិច្ចសិលហើយអបសុទ្ធសិលហើយធ្វើទាននៅគ្រប់កលាទាំងអស់ អំណោយដល់អង្គការខលចំពោះប្រធានរាជដែលប្រកសត្វលបាកហើយទេសនាប្រាប់មហាជនពេញនគរទាំងអស់ឲ្យកាន់ទេសល5ព្រោះអកលសត្វមិនឲ្យទៀនទាំងអស់លើជាធម្មសត្វទាំងអស់ពេលនោះមនុស្សមិនទេក្តាតនាតែស្រែកតែងឲ្យតឲ្យជ័យដល់កបាប់មនុស្សរាជដល់គិតថា អ្នកប្រាជ្ញកើតឡើងអាចតែសម្រាប់ញ៉ាំងនៅប្រសិទ្ធភាពឲ្យវត្តទឹកបាទ ខាងទេវតាទាំងឡាយត្រូវកក់ពេញដោយមនុស្សសុទ្ធតែជាកូនចៅរបស់ប្របាទបណ្ឌិមរាជទាំងអស់មានសម័យថ្ងៃមួយជាខាងអបអសុទ្ធសុទ្ធលោកគួរអបអសុទ្ធហើយអបអសុទ្ធរបស់ព្រះអង្គដែលនាំមហាជនធ្វើជានាំនោះគឺគឺមែនមែនមកធ្វើឲ្យសងំពួនសងំចំណើនចិត្តនឹងពិចារណាអង្គសិលនឹងអស់ជាទៅអីទេ នៅសំណប់នឹងមកឲ្យកកើតនៅសេចក្តីវិតកៈនៃការប្រនិខាអានិសង្ឃទានសិលដែលនៅផ្ទះនិងអានិសង្ឃប្រព្រឹត្តព្រមចរិយាធម៌ដែលចេញសាងខ្លួនតើអានិសង្ឃទាំងពីរនេះមកប្រសើរជាងវាឆ្ងល់ប៉ុណ្ណឹងបរិវិតកៈដែលមានសេចក្តីព្រៃប៉ុណ្ណឹងឯងក៏ចូលទៅក្នុងបណ្ដាញចិត្តរបស់តកៈទេវរាជ អនកោសីចុះចាក់ខាងទេវលោកមកប្រកបខាងលោកមួយបាត់ដើមឡើយមហាណាទេវតាមកនោះយើងឆ្លេងមកមកដល់ប្រាប់ថាបងពុទ្ធមហារាជខ្ញុំជាសក្យទេវរាជធ្លាប់បានជួបអ្នកធ្វើបុណ្យទានសិលនិងអ្នកបម្រើនកម្មដ្ឋាននិងអ្នកបព្វព្រមចរិយាខ្ញុំឃើញថាអានិសង្ឃបព្វព្រមយៈរយៈផលគួរជា ច្រើនជាងអានិសង្សជាងសើរបស់នគរព្រមផ្ទះហើយក៏ត្រឡប់ទៅកាន់ទេវលោកបាត់ទៅពេលដាកន្លះនៅក្នុងខាងសាវតិកាលណាបើបាត់ប្រកាសជឿនេះក៏នាំគ្នាភ្ញាក់ផ្អើលពេលតែប្រអឹងទៅដល់វិញក៏សាសួរថាបបបតជាអេសោនេះទេវតាទាំងឡាយ តែព្រះអង្គបាត់អំបញ្ញមិននេះតើធ្វើដំណើរទៅខាងណាប្រាប់តែខ្ញុំទៅខាងមនុស្សលោកឲ្យទៅដកប្រស្នាប្រដាប់មនុស្សរៀនតែស្គាល់អំពីអនិសង្ឃទានសើគ្រប់គ្រងផ្ទះហើយនឹងអនិសង្ឃចេញចាក់ផ្ទះទៅប្រព្រឹត្តព្រមចរិយធម៌ណាដែលបានបំប្រាជានោះខ្ញុំបានសម្ដែងប្រាប់បំណំរៀនឲ្យថាអានិសង្ឃប្រព្រឹត្តនៅព្រមចរិយធម៌បានផលច្រើនទៀត បានផលសាត់ក៏ពួកទេវតាទាំងឡាយក៏ស្រែកឡើងអើងផងថាបពុទ្ធសកៈទេវរាជដល់ចម្រើនខ្ញុំទាំងឡាយជាកូនសិស្សរបស់ប្របាទមនុស្សរាជដែលបានកើតជាទេវតាដោយសារប្របាទមនុស្សរាជទាំងអស់ដំណើរពីទានសិល5ទៅ8អបោសិទ្ធសិល5និងអបោសិទ្ធហើយនឹងការទូចិត្តឥឡូវនេះខ្ញុំចង់ឃើញមនុស្សរាជសូមប្រោះ សូមព្រះអង្គមេត្តាប្រយោគប្របាទនិមរាជមកមកឋានទេវលោកជាមរុះដើម្បីទេវតាបានទេសនាការបានធ្វើសមាធិហើយបានស្ដាប់ធម៌របស់នេះនេះជារឿងមួយដែលវាអស្ចារ្យខុសអំពីរឿងទស្សលោកធម្មតាទេនឯងប្រកាសទេវរាជបានប្រើមេតល័យទេវបុត្រហាមនាលមេតល័យទេវបុត្រចូលអ្នក យកវិជ្ជាជនរត់ប្រកបទៅដោយសេចក្ដីពណ៌ធ្វើដំណើរទៅស្លឹកទៅនឹងវិរិយមកកាន់ឋានទេវតាក្នុងពេលនៅនេះវាទលេពីបត់ដឹងស្លែច្បាប់ទៅលើរត់រៀបស្រីនោះសាបទឹកជារៀបស្រីពេញបរមិនប្រាប់បាបនឹងរាជ និងមហាជនទាំងឡាយដែលឆាប់ក្នុងទីចិត្តនៃខ្លួនកំពុងតែអង្គុយពិចារណាសិលមុខរិទ្ធណៈអង្គុយពិចារណាសិលអត់មានទេរឆានវតាពេលឯងស្រាប់តែគឺប្រចាំឆុះឡើងនេះរាជរដ្ឋកັບដែលជិះដោយមិត្តលេទេបុតមកប្រកបនៅនឹងប្រចាំនេះហ៎ប្រចាំឡើងគូក្បែរគ្នានឹងផុសភ្លូមក មកពជាសង្កើតមកយើងរត់រត់ទេវតានៅទិសណាលោកក៏ផុសខ្លួនឡើងមកមកគូអញ្ចឹងពពួរមហាជនស្រែកថៃនៅក្នុងថ្ងៃនេះព្រះច័ន្ទព្រះម្ដងពេកមានដល់ទៅទិសមកអំពីទិសខាងកើតនៅចំកណ្ដាលនៃពងតារាទាំងឡាយបានន័យថាប្រច័ន្ទផុសឡើងពីរ ហើយមានកាយគាត់នឹងវិញអញ្ចឹងមិនមែនចិត្តទេគាត់តែធ្វើមកគឺគាត់ឆ្លូឬឆ្លូមកមកមកគូមួយប្រចាំទឹកមួយមានតល័យអញ្ចឹងបានន័យថាមានតល័យហ្នឹងមើលទៅឃើញពន្លឺដូចជាប្រចាំណាស់មិនមែនធម្មតាទេមួយរំពេចមកប្រតិបត្តិប្រចាំមួយទៅក៏រត់នឹងម្ដងមកបានមហាជនដឹក